មុខជាបឋមថ្វាយគុំព្រះអង្គជាទីសក្ការៈទាំងពីរព្រះអង្គហើយនឹងសូមគ្រប់ដល់ញាតិមិត្តប្រិយមិត្តជាពិសេសបងប្អូនខ្មែរកម្ពុជាក្រមយើងទាំងអស់នៅលើទឹកដីកម្ពុជាក្រមក៏ដូចជានៅលើពិភពលោកហ្នឹងតែតែតាមដានការផ្សាយជិញពីម្ចាំដល់វប្បធម៌កម្ពុជាក្រមស្ដីពីសិទ្ធិជនជាតិដើមសិទ្ធិសិទ្ធិមនុស្សអន្តរជាតិហ្នឹងគឺថាជាទីគោរព អឺពិតហើយព្រះអង្គកណាបានគិតថាអាការងារជំនួយនៅកិច្ចការងារផ្សេងផ្សេងការហៅថាជំនួយវាថាជំនួយ គឺមកពីព្រះជួយអញ្ចឹងយើងជួយនៅអ្វីមួយឧទាហរណ៍ថាដូចក្មេងអញ្ចឹងបើសិនជាយើងមកដល់សាលារៀនតលគ្រូហ្នឹងចេះជួយវិធី work hard អបព្រំធ្វើសកម្មភាពយ៉ាងណាឲ្យក្មេងហ្នឹងវាស្ដាប់តាមឬក៏ធ្វើ កិច្ចការមួយចំនួនដែលតាក់ទងជាមួយនឹងការសិក្សានៅក្នុងសាលាហ្នឹងឲ្យវាទៅតាមលំនាំនៃការដឹកនាំរបស់យ៉ាងវាងសាលាក៏ដូចជាច្បាប់របស់សាលាហ្នឹងជាបឋមអញ្ចឹងទេចំពោះយុវជនវិញក៏យ៉ាងដែរការងារឆ្លងកាត់ជាច្រើនដំណាក់កាលคล้ายទៅជាយុវជនវាឆ្លងកាត់នៅ ដំណាក់កាលទី1គឺថាយុវតីយុវនារីដែលតូចតូចគឺថាក្មេងដែលមិនទាន់ដឹងក្តីទៅឆ្លងកាត់សាលារៀនដល់ដល់យុវជនមានន័យថាយុវជនឆ្លងធ្លាប់ឆ្លងកាត់សាលារៀនការវឹកហាត់ពី គ្រូអប់រំពីគ្រូទាំងឡាយនៅក្នុងសាលារៀនហើយមកដល់ផ្ទះឪពុកម្ដាយជួយធ្វើ homework ឯជាដើមសិតតែជាការងារជំនួយទាំងអស់នៅលើដល់ក្រុមកូនក្មេងតូចតូចឥឡូវយុវជនឆ្លងកាត់កិច្ចការងារជំនួយអស់តែនឹងរួចស្រេចហើយអញ្ចឹងទេពេលនេះយុវជនត្រូវចូលដល់ដំណាក់កាលទី2ហ្នឹងគឺដំណាក់កាលរៀនអំពីការរស់នៅជាជា អំពីការរស់នៅនឹងសម្រាប់តស៊ូជាមួយនឹងជីវិតនៃការរស់នៅនឹងតទៅមុខទៀតគឺថាចូលដំណាក់កាលទីវាយុវជនទាំងអស់ហ្នឹងត្រូវឆ្លងកាត់ការជំនួយស្មារតីវិញជាមួយស្មារតីហ្នឹងគឺថាចំណេះដឹងយើងមានហើយតែនៅស្មារតីមិនតាន់នឹងនោះទេថាស្មារតីគឺការវឹកហាត់នៅការងារឲ្យមានទម្លាប់ឲ្យធ្លាប់ អឺជាមួយនឹងកិច្ចការងារមួយចំនួនដែលយើងមិនធ្លាប់បានធ្វើជាពិសេសនិយាយពីសិទ្ធិមនុស្សខ្មែរក្រមយើងមិនធ្លាប់បានធ្វើទេសិទ្ធិជនជាតិដើមខ្មែរយើងក៏មិនធ្លាប់បានដឹងដែរនៅក្នុងកម្ពុជាក្រមនឹងដូច្នេះកម្មវិធីរបស់យើងនឹងជាកម្មវិធីមួយសម្រាប់ផ្សព្វផ្សាយនៅសិទ្ធិទាំងឡាយដែលជាការងារនៅមិនយល់ដឹងអំពីសិទ្ធិរបស់ខ្លួនជាសិទ្ធិមូលដ្ឋានរបស់លើកឡើងមកអញ្ចឹងហើយសិទ្ធិជាសិទ្ធិជនជាតិដើមនឹងសិទ្ធិម្ចាស់ស្រុកនឹងតើសិទ្ធិនឹងបានផលប្រយោជន៍ស្អីមកលើយើងខ្មែរយើងក៏មិនទាន់បានច្បាស់ដែរដូច្នេះហើយកម្ម កម្មវិធីរបស់យើងហ្នឹងតែងតែជំនួយកិច្ចការងារស្មារតីដល់យុវជនហ្នឹងឲ្យដឹងនៅចំណេះដឹងទាំងអស់ហ្នឹងជាពិសេសយើងបញ្យល់ពាក្យជាដើមដូចជាពីអឺ ម្សិលមិញកន្លងមកពីយប់មិញហ្នឹងយើងបានបញ្យល់ពាក់ដោយថាមនុស្សគុំវិជាច្រើនសិតតែជាការងារបញ្យល់ដើម្បីឲ្យយុវជនយើងនេះយល់ដឹងអំពីពាក់ទាំងអស់ហ្នឹងជាគោលការណ៍មួយដែលចាំបាច់សម្រាប់យុវជនយើងហ្នឹងមានស្មារតីរឹងមាំក្នុងការងារមិនជឿទៅលើពាក់ញុកញងឬក៏មិនជឿទៅលើពាក់ដែលអត់បាន ការមិនជឿទៅលើពាក់ដែលថា ទំនៀមលលប់ឬប្រពៃណីមិនសមស្របទៅលើការរស់នៅរបស់យើងដូចជាយើងអាចជឿថាយួនកុហកយើងទៅរឿងប្រវត្តិសាស្ត្រទំនៀមទម្លាប់ប្រពៃណីយើងថាមិនមែនជាអ្នកជនជាតិដើមអីទេសិតសឹងតែជាស្មារតីទាំងអស់ឲ្យយើងរឹងមាំនៅស្មារតីកាលណាយើងរឹងមាំនៅស្មារតីហើយយើងចាប់ដើមដល់ការពិចារណាជំហានតទៅមុខទៀតតែយើងត្រូវធ្វើអីកាលណាយើងមានស្មារតីរឹងមនុស្សដែលមានស្មារតីរឹងតែងតែពិចារណានៅជំហានមួយទៅមុខទៀតគឺថារកនៅវិធីសាស្ត្រ តែយើងមានស្មារតីនឹងនេះយើងមានវិធីសាស្ត្រហើយអញ្ចឹងយើងមិនតែតែជំនួយស្មារតីទេយើងបញ្យល់ថែមទាំងវិធីសាស្ត្រឲ្យយើងនឹងក្មេងៗយើងជាពិសេសយុវជននៅកម្ពុជាក្រមនោះឲ្យយល់ទៅវិធីសាស្ត្រប្រើប្រាស់ហើយចលនាតស៊ូក្នុងការងារផ្សព្វផ្សាយច្បាប់អន្តរជាតិទាំងពីរហ្នឹងឲ្យទៅព្រមគ្នានៅក្នុងទឹកដីកម្ពុជាក្រមហ្នឹងឲ្យវាបានទលំទលាយទៅតាមប្រព័ន្ធច្បាប់អន្តរជាតិហ្នឹងដែលគេគ្រប់គ្រងហ្នឹងគឺថាយើងធ្វើទៅមិនខុសច្បាប់អ្វីទាំងអស់ហើយរដ្ឋាភិបាលយួនហ្នឹង មិនត្រឹមតែមិនអាចចាប់យើងថែមទាំងទៅមានលក្ខណៈអន្តរជាតិហ្នឹងគេឃ្លាំមើលជំនិច្ចការនៅក្នុងកិច្ចការងារមួយចំនួនដែលទៅតាមលំដាប់នៃអង្គការសហជីវជាតិគេសម្រូវឲ្យយួនធ្វើហ្នឹងខ្មែរក្រមយើងជាពិសេសយើងជាអ្នកផ្សព្វផ្សាយព័ត៌មានក៏ដូចជាអ្នកបញ្យលហ្នឹងគឺថាបញ្យលឲ្យខ្មែរក្រមយើងជាពិសេសយុវជនយល់ដឹងនៅអំពីច្បាប់ទាំងអស់នោះនេះហើយដែលជាគោលការណ៍មួយ ហៅថាការបញ្យលពង្រឹងស្មារតីក៏ដូចជាជូនដល់គំនិតមួយចំនួននោះហើយដែលហៅថាការផ្ដោតទៅសេចក្តីល្អទាំងបានបានពីអង្គការសហជីវជាតិនឹងជូនដល់យុវជនរបស់យើងនឹងឲ្យមានបញ្ញាស្មារតីរឹងមាំឡើងខ្លាំងអរគុណឆ្នាំប៉ោះយើងទាំងណាណាផងកំបងរឿងនេះល្អគុណពាក្យថាព្រះអង្គលើកឡើងនៅក្នុង កិច្ចការហ្នឹង សតិបើនិយាយទៅ គឺជាក្នុងចំណោមចិត្តស័កមួយណាចិត្តស័កទាំង52ណាហើយដល់តួសំខាន់សម្រាប់អឺទៅឋានបរមសុខកណាអញ្ចឹងណាដោយធរសតិប្បដ្ឋានអញ្ចឹងណាសតិប្បដ្ឋាន4ហ្នឹងឯងជាដើមជាគោលការណ៍ធំអញ្ចឹង ព្រះអង្គលើកពាក្យថាសតិឬមួយស្មារតីនឹងសំខាន់ណាសេចក្តីដឹងក៏គួរតបសេចក្តីរលឹកបានលឹកបានណាលឹកបានហើយចោចងចាំ ធ្វើឲ្យភ្នត់កំណត់របស់យើងនឹងចងចាំជានិច្ចគ្រាន់តែបូកសំជាមួយ សម្បជញ្ញៈ ទី1រលឹកហើយមានសម្បជញ្ញៈគឺដឹងខ្លួនបណ្ដោយអញ្ចឹង តាសតិទៅដល់ណាសម្បជញ្ញៈទៅដល់នោះឲ្យតារលឹកបានគឺដឹងខ្លួនណាវិជ្ជគូពីនឹងថកគូគ្នាណាតើបាទអញ្ចឹងមិនបានន័យថាយុវជនយើងមិនដឹងទេប៉ុន្តែត្រូវបានគេ block អញ្ចឹងត្រូវបានគេបិទខ្ទប់ត្រូវបានគេបំផិតបំភ័យ គេអត់បើកទ្វារឲ្យចេញចោះហើយគាត់អត់ដឹងថានៅខាងក្រៅនឹងអាចមានអ្នកជួយហ្នឹងហើយអញ្ចឹងដែលយើងផ្ដាល់ឲ្យគ្នាដឹងហ្នឹងគឺផ្ដាល់ប្រាប់គាត់ជាតំណែងថា ធ្វើទៅយើងមានអ្នកជួយ បានន័យថាគាត់មានគ្នាអញ្ចឹងតែសតិតទេតើអត់រួចទេតលតាមានអ្នកជំនួយឲ្យគេហៅថាសតិនឹងវាមានរឹងមាំថាតើអ្នកឯង មានសតិនឹងរលឹកបានរលឹកពីអីថាខ្ញុំរលឹកបានអំពីជំហរដ៏រឹងមាំរបស់ព្រះសម្មាសម្ពុទ្ធឬមួយរលឹកបានអំពី នេះសេចក្តីប្រកាសរបស់អង្គការសហជីវជាតិហ្នឹងនោះវាជឿអញ្ចឹងជឿច្បាស់មួយមានសទ្ធានៅលើសតិហ្នឹងឲ្យច្បាស់អញ្ចឹងគាត់ជឿថាឲ្យគាត់ដឹងឲ្យគាត់ដឹងថាតកណាមានគាត់ធ្វើអញ្ចឹងមានគ្នាគាត់ច្បាស់ជានាំរឿងទៅលើហើយដាច់ខាត គឺរដ្ឋវៀតណាមមិនអាចធ្វើអីគាត់បានទេតរពេលគាត់ច្បាស់អញ្ចឹងនឹងហើយដែលយើងហៅថាពង្រឹងមកជាជំនួយឲ្យគាត់ដឹងណាណាប្រាប់ឲ្យគាត់ដឹងថា ធ្វើទៅយើងនឹងមានការពំនាំនៅរឿងដែល គ្នាយើងមិនអាចពំនាំតកែបាននោះឲ្យដឹងពីព្រោះព័ត៌មានគឺជាអំណាចណានិយាយញឹកញាប់ណាហើយព័ត៌មាន អំពីអំណាចហ្នឹងព័ត៌មានពីស្អី ព័ត៌មានអំពីផ្នែកច្បាប់ណាឲ្យយុវជនយើងនឹង បានទទួលព័ត៌មានអំពីផ្នែកច្បាប់ បានយើងមានអំណាចតែកណាដែលគុណស្គាល់ច្បាប់ច្រើនដែលគុណដឹងវិធីដើម្បីទប់ទល់ឃើញច្បាប់ស្គាល់ស្គាល់ច្បាប់នៅក្នុងស្រុកហ្នឹងមន្ត្រីរាជការធ្វើធ្វើខុសក៏ដឹងធ្វើត្រូវក៏ដឹងនេះគេសំខាន់ណាឥឡូវព្រះអង្គស្គាល់ធម៌សម្រាប់ទៅនិព្វានធម៌សម្រាប់ទៅនរកធម៌សម្រាប់ទៅឋានសួគ៌ ព្រះអង្គចង់មន់ទៅផ្លូវណាទៅផ្លូវនោះឃើញអត់ណាអញ្ចឹងមន្ត្រីរាជការអ្នកឯងមកធ្វើពីលើហ្នឹងថាអូធ្វើត្រូវច្បាប់អត់អីយើងទទួលប៉ុន្តែអ្នកឯងធ្វើខុសផ្លាតព្រាងច្បាច់កឲ្យព្រាងឃើញអត់នេះហើយហៅថាព័ត៌មានពីផ្លូវច្បាប់មិនព័ត៌មានទៅដឹងប្តីប្រពន្ធគេវាយគ្នាជាជាអំណាចតែទេអត់ទេអានោះមិនអំណាចទេអានោះព័ត៌មាននឹងធ្វើឲ្យសតិយើងច្រឡំច្រឡោកទេ ដែលព័ត៌មានធ្វើឲ្យយើងមានអំណាចគឺព័ត៌មានអំពីផ្លូវច្បាប់ ព័ត៌មានដែលតាក់ទងទៅដល់ការរស់នៅរបស់យើងណាមិនតាក់ទងទៅដល់រឿងកប៉ិចកប៉ុករបស់ក្រុមគ្រួសារគេរឿងអ្នកណាឆ្លោះប្រកែកគ្នាសាមញ្ញអាណាឈូអាចបញ្ចេញក៏យើងទៅយកព័ត៌មានដែរមិនរឿងហ្នឹងទេរឿងអ្វីដែលពាក់ព័ន្ធជាមួយយើងយើងគួរដឹងដូច្នេះព្រោះហេតុនោះហើយបានយើងក្នុងនាមជាមនុស្សនៅក្នុងពុទ្ធសាសនាយើងគួរយល់ដឹងអញ្ចឹងបានវាត្រឹមត្រូវ តែលោកហៅថា ដំណើរនៅក្នុងកុសលកម្មបត់ទាំង10នោះណាធ្វើអញ្ចឹងបានត្រូវតិចគាត់ច្រឡំថាទេដូចលោកគ្រូទាថេនចេះថាព័ត៌មានជាអំណាចព័ត៌មាន ជាអំណាចស្អីទៅណាណាណាព្រោះអត់ឃើញអ្នកណាសួរសោះប្រហែលជាគាត់មិនឆ្ងល់ប៉ុន្តែឃើញគាត់ធ្វើឲ្យមិនសូវត្រូវដែរអញ្ចឹងណាបាទឥឡូវថ្ងៃនេះនិយាយបណ្ដោយទៅបាទខ្ញុំគិតថារំលឹកគ្រឿងហ្នឹងគឺជារឿងសំខាន់ហើយសតិនេះសំខាន់ណាស់ ណាដូចព្រះអង្គធ្លាប់មាននេះកណានិយាយថាសតិស្មារតីលឹកអត់ដឹងខ្លួនណាលឹកតែលឹកគនិចអញ្ចឹងតែមានសតិមានស្មារតីលឹកដឹងខ្លួនហើយតែកណាយើងមានសតិនៅក្នុងខ្លួនអាភាពងឹតងងវារត់ចោលយើងបាត់ទេវាអត់នៅយើងទេគឺមិននៅទេមិននៅឡើយអាមោហៈធម៌នេះយើងមានសតិគឺថាពីរអ្នកនោះប្រឆាំងគ្នាវាដូចតែចង្គៀងហើយងឹតអញ្ចឹង ភាពអន្តការណាព្រះអង្គមានពន្លឺមកភ្លាមគឺ អន្តការលាយសូនឯងគឺគឺថា invisible ទៅបណ្ដោយអឺដែរនៅក្នុងពធថាអន្តរាយិចឹងទៅគឺថាអលេចឹងទៅបណ្ដោយទៅគឺរបៀបដូចទេវតាមកអញ្ចឹងគឺថា មកគាត់ទៅថ្វាយអង្គមលាប្រសម្មាសម្ពុទ្ធភ្លាមលាយទៅបណ្ដោយខ្លួនគាត់ហ្នឹងលាយទៅបណ្ដោយនឹងអញ្ចឹងធေါ်ពីរនឹងអញ្ចឹងហើយតែកណាមោបាំងមកហើយសតិអន្តរាយទៅហើយអញ្ចឹងកុំឲ្យមោបាំងចោលអូមោបាំងចូលមកឲ្យបានត្រូវតែរលឹកចិត្តនិចដើម្បីរលឹកចិត្តនិចខំប្រឹងទន្ទិញតោះឲ្យយើងទន្ទិញចាំទៅងាកនឹកឃើញងាកនឹកឃើញហើយនឹងសតិនឹងអញ្ចឹងសតិនឹងកណាបោះប្រែចំការនឹកឃើញ ការលឹកបាន ការលឹកឃើញមិនភ្លេចការចាំបានដំណើរដែលស្វាងរុងរឿងនៃកំណត់ណាតើនោះគឺជាសតិស្វាងធ្វើឲ្យស្វាងរុងរឿងនៃកំណត់របស់យើងនឹងបានហៅថាសតិសតិណាអញ្ចឹងបានគេថាយុវជនដែលមានស្មារតីគឺយុវជនដែលស្វាងរុងរឿងហៅថាយុវជនបច្ចុប្បន្នសម័យក៏បានយុវជននៃពេលសូរិយាតប៉ាំងយុវជនម៉ោង9 ពន្លឺថ្ងៃម៉ោង9ស្អាតណាយុវជនដែលប្រកបដោយស្មារតីនោះអញ្ចឹងបើយើងចង់ឲ្យជំនួយទៅឲ្យយុវជនយើងប្រាប់យុវជនយើងឲ្យច្បាស់រឿងហ្នឹងថាអញ្ចឹងជំនួយសូមឲ្យយុវជនបានទទួលព័ត៌មានឲ្យកាន់តែច្រើនហើយព័ត៌មានអំពីផ្លូវច្បាប់ដែលពាក់ព័ន្ធទៅដល់ជនជាតិដើមហ្នឹងមកណាយើងកំពុងតែទទួលការរងទុក្ខយើងបដិញ្ញាចិត្តថាយើងត្រូវតែ ទប់ទល់កំអោយរដ្ឋាភិបាលវៀតណាមនឹងបន្តរំលោភមកយើងរឿងទៀតតើយើងត្រូវធ្វើម៉េចត្រូវតែរៀនអានឹងឲ្យច្បាស់នោះគឺជា ស្មារតីដ៏មុតមមដែលដែលយើងកំពុងតែផ្ដាល់ជាជំនួយនឹងដល់ជំនួយនឹងគឺផ្ដាល់ព័ត៌មានផ្លែកផ្លូវច្បាប់ដើម្បីឲ្យគ្នាយើងនឹងមានជំនួយត្រឹមត្រូវ ណាអញ្ចឹងណាអរគុណបើឲ្យទំពាំងឬក៏ដំណាំយើងលូតលាស់ល្អហ្នឹងហើយបងអត់ខុសទេគឺថាការថែរក្សាឲ្យវត្ថុមួយ បានស្អាតល្អលុត្រាតែយើងដូចបងលើកឡើងមកអញ្ចឹងថាការធ្វើកសិកម្មក៏ដោយ ការថែរក្សានៅតំពាំងស្នងឫស្សីក៏ដោយការថែរក្សាមនុស្សនឹងក៏ដោយវាមិនខុសពីគ្នាប្រហែលទេវាដូចតែគ្នាទេគឺការថែរក្សាមនុស្សគឺមនុស្សយើងសំខាន់គឺថាចិត្តនឹងឯង កណាចិត្តមនុស្សមានការអឺល្អប្រសើរមិនខូចសតិទេដូចព្រះអង្គលើកឡើងមិញថាសតិរឹងមាំមនុស្សវាអត់ខូចសតិទេមនុស្សហ្នឹងគឺថាមនុស្សហ្នឹងច្បាស់ជាមនុស្សល្អហើយមនុស្សច្បាស់តែច្បាស់ជាមានស្មារតីរឹងមាំដោយសារសតិមនុស្សហ្នឹងអត់រត់ចោលពីខ្លួនទេសតិហ្នឹងនៅរឹងមាំដូចជាយើងចំការអញ្ចឹងបើសិនតែយើងដាំបន្លែហ្នឹងទៅហើយយើងមិនមើលថែ យើងមិនសោយទឹកយើងមិនអោយជីយើងមិនដកស្មៅទេច្បាស់ជាថ្ងៃណាមួយបន្លែរបស់យើងនឹងវានឹងស្គមវានឹងស្គាំងវានឹងអស់ទឹកទៅដោយសារតែការមិនថែរក្សារបស់យើងនឹងវាដូចតែគ្នាអញ្ចឹងទេការថែរក្សារបស់យើងដែលនិយាយពីរឿងសិទ្ធិមនុស្សឬក៏សិទ្ធិជនជាតិដើមឬក៏យុវជនទាំងឡាយយើងនឹងយើងត្រូវថែរក្សានោះគឺការបញ្យល់ជារឿយរឿយហ្នឹងគឺនាំភាពយល់ដឹងអំពីកិច្ចការផ្សេងផ្សេងដែលគាត់មិនធ្លាប់បានយល់ គាត់យល់ហើយនៅស្រពិចសពិលគាត់នៅមិនតាន់ច្បាស់លាស់គាត់នៅមិនតាន់តាំងចិត្តគាត់នៅមិនមានឆន្ទៈគាត់នៅមិនតាន់មានវិមង្សាសិតតែជាវិធីសាស្ត្រមួយនាំឲ្យបុគ្គលនឹងដឹងរឿងទាំងអស់ហ្នឹងកាលណាបុគ្គលនឹងមនុស្សនឹងយុវជននឹងដឹងរឿងទាំងអស់ហ្នឹងរឿងទាំងអស់ហ្នឹងវាคล้ายទៅជារឿងថ្មីរហូតអញ្ចឹងដូចវត្ថុមួយអញ្ចឹងយើងដាក់នៅទីតាំងធម្មតាអញ្ចឹងមួយបើយើងមិនទៅជូតវាទេ វាថ្ងៃណាមួយអង្គធូលីហ្នឹងវាដងកក់គុញនៅលើហ្នឹងវាคล้ายទៅជាវត្ថុមួយដែលអត់ស្អាតទៀតហើយអញ្ចឹងទៅយើងយើងយកវិធីសាស្ត្រហ្នឹងយើងទៅលាងដោះនៅអារម្មណ៍នៅចិត្តនៅការងារបញ្យលហ្នឹងហើយសិតតែជាការងារនាំនាំឲ្យយុវជនហ្នឹងចាប់ដើមថ្មីរហូតហើយការថ្មីហ្នឹងហើយជាចំណេះដឹងមួយដែលយុវជនយើងមិនធ្លាប់បានមានអញ្ចឹងកាលណាយើងបញ្យលមនុស្សយល់ត្រាតែយើងយកវិធីសាស្ត្រមួយហៅថានាមធម៌ ការបញ្យលគឺជាផ្នែកនាមធម៌ទេហើយយើងត្រូវទៀមទាឲ្យយុវជនហ្នឹងសិក្សាអំពីការយល់ដឹងហ្នឹងឲ្យបានច្រើនការយល់ដឹងនេះចំណេះដឹងការស្ដាប់ហ្នឹងស្ដាប់នៅការបញ្យលឲ្យបានច្រើនបញ្យលពាក្យនីមួយនីមួយក៏ដូចជាបញ្យលទៅតាមឃ្លាប្រយោគនីមួយនីមួយសិតសឹងតែជានាមធម៌ទាំងអស់ការនិយាយដោយពាក្យសម្ដីអញ្ចឹងទេយកពាក្យសម្ដីនឹងទៅពិចារណា ហើយបុគ្គលកណាយុវជនហ្នឹងយល់ពាក្យសម្ដីដែលយើងនិយាយឬក៏បញ្យលមួយមួយហ្នឹងយកទៅពិចារណាហើយវានឹងជិញនៅសាច់រឿងមួយទៀតដែលយុវជនត្រូវធ្វើហ្នឹងគឺជាផលដែលយុវជនពិចារណានោះទេអាការបញ្យលវាជាទីតាំងមួយដែលនាំឲ្យយុវជនហ្នឹងកើតឡើងអាបញ្ញាហ្នឹងហើយបញ្ញាហ្នឹងដែលជាទិសដៅដែលយុវជនត្រូវធ្វើអញ្ចឹងឧទាហរណ៍ថាបងលើកឡើងមកអញ្ចឹងបងវិរិយធម៌មួយលើកឡើងថា បញ្ញារបស់យុវជនយើងកើតឡើងបានអាស្រ័យគាត់ដឹងថានៅក្រៅប្រទេសនឹងមានអ្នកជួយគាត់អញ្ចឹងគាត់អត់ខ្លាចយួនទៀតទេណាបញ្ញាដែលអត់ខ្លាចយួនហ្នឹងគាត់ដឹងថាមកអំពីនៅក្រៅប្រទេសមានជំនួយការនៅខាងក្រៅខ្នងអញ្ចឹងទៅយើងបញ្យល់ច្បាប់ទាំងអស់ហ្នឹងគាត់ធ្វើច្បាប់គាត់រៀនច្បាប់ហ្នឹងយល់ដឹងហើយបើយួនមកធ្វើទុកបុកម្នេញគាត់ឬក៏យួនមកធ្វើនៅអ្វីមួយដែលខុសច្បាប់គាត់ធានយកចិត្តកាត់យករូបកាយរបស់គាត់ទៅទីទៅតួតាំងជាមួយនឹងអាទង្វើរបស់យួនហ្នឹងមានន័យថា អាប្រាជ្ញារបស់គាត់កើតពីការងារបញ្យលរបស់យើងហ្នឹងចាប់ដើមជិញផលប្រយោជន៍អាផលប្រយោជន៍ដែលត្រូវធ្វើបានហ្នឹងគឺការតតាំងដើម្បីជីវិតរស់នៅសប្តាហ៍ហ្នឹងឲ្យបានស្មើភាពគ្នាជាមួយនឹងយួនរដ្ឋាភិបាលយួនហ្នឹងកំពុងតែគៀបសង្កត់យើងឲ្យឲ្យយើងធ្លាក់នៅមួយកម្រិត ការរស់នៅវាមិនសមរម្យការរៀនសូត្រក៏មិនគ្មានដល់កម្រិតអីទាំងអស់ហ្នឹងសិតសឹងតែជាវិបត្តិមួយយ៉ាងធំនៅក្នុងកម្ពុជាក្រមដូច្នេះយើងទៀមទាការ យល់ដឹងរបស់យុវជនយើងនឹងដើម្បីឲ្យគាត់បានភ្លឺស្វាងអាការភ្លឺស្វាងរបស់គាត់នឹងដោយដល់គាត់បានកើតបញ្ញានឹងឡើងដើម្បីទៅតតាំងជាមួយនឹងអាការអាភាពងងឹតភាពខ្វះខាតដែលយួនគេកំពុងតែបំពេញមកលើយើងនឹងអញ្ចឹងការងារពង្រឹងស្មារតីនឹងហើយការងារបញ្យលណែនាំឲ្យសតិអារម្មណ៍កើតឡើងបញ្ញារបស់យុវជននឹងហើយដែលជា អឺវត្ថុមួយដែលជា សម្បត្តិទ្រព្យមួយដ៏ធំសម្រាប់ឲ្យយុវជនយើងហ្នឹងយល់ដឹងអំពីនឹងហើយហើយគាត់កណ្ដាលគាត់យល់ដឹងមនុស្សដែលយល់ដឹងហើយចាប់ដើមធ្វើកិច្ចការងារមួយទៅតាមឆន្ទៈរបស់ខ្លួនដែលខ្លួនចង់ធ្វើដែលខ្លួនកំពុងតែចង់ធ្វើនិងចង់ធ្វើអ្វីដែលបាត់បង់ទៅជាយូរមកហើយមិនដែលបានធ្វើហ្នឹងចាប់ដើមមនុស្សហ្នឹងវាកើតឲ្យឆន្ទៈហ្នឹងឡើងហើយកណ្ដាលកើតឆន្ទៈឡើងជីវិតរបស់មនុស្សចាប់ដើមប្រែប្រួលទៅតាមហ្នឹងហ្នឹងកណ្ដាលខ្លីៗ អ្វីក៏ដោយយើងធ្វើការតស៊ូជាមួយនឹងរដ្ឋមួយធំយើងត្រូវមានផែនការរបស់យើងដែរណាហើយផែនការជាទូទៅអឺនិយាយដាច់ដោយឡែកទឹកដីកម្ពុជាក្រោមជាបរតយើង មានទំហំធំមិនតូចទេ ហើយយើងមានជាបាច់ជាលក្ខណៈប្រវត្តិសាស្ត្រជាប្រពៃណី ព្រោះរបៀបរបបរបស់យើងវាទៅតាមលំដាប់លំដោយហើយគឺយើងមានវត្តហើយយើងមានភូមិរបស់យើងអញ្ចឹងណាឥឡូវមកទល់សពបច្ចុប្បន្នហ្នឹងភូមិកោរបស់យើងវត្តអារាមរបស់យើងមិនទាន់សាបលាបទេប្រពៃណីរស់នៅជាក្រុមហ្នឹងអត់ទាន់សាបលាបទេប្រពៃណីជួយគ្នា វាកើតឡើងមកវិញហើយ វាបាត់មួយរយៈពេលដែល បញ្ហាសុវត្ថិភាពស្បៀងអាហារត្រូវបានរងគ្រោះទៅដោយសក់កើតវិបត្តិសេដ្ឋកិច្ចអញ្ចឹងណាគឺថាវិបត្តិសេដ្ឋកិច្ចយើងវាមិនកើតពីណាទេកើតពីរដ្ឋាភិបាលនឹងវាចង់កំទេចខឿនសេដ្ឋកិច្ចរបស់ជាប្រដ្ឋខ្មែរក្រមនឹងឯងគេចង់ផ្លិចផ្លាញអញ្ចឹងយើងរកច្រកអត់តាន់ឃើញ ជាផបវាសនា ពេលដែលយើងរួចច្រកឃើញទៅគឺថាចង់និយាយថាហេតុផលមិនទាន់គ្រប់គ្រាន់រដ្ឋវៀតណាមលាយពូជសាសន៍នឹងមួយអត់បានទេអញ្ចឹងណាអត់មានហេតុផលគ្រប់គ្រាន់វាមិនលាយអត់បានដាច់ខាតមកអំពីវាចាប់អាចុងជួននោះវាអត់ត្រូវហើយហេតុផលមិន គ្រប់គ្រាន់ពូជយើងក៏អត់លាយដែរយើងអត់បែកពីគ្នាបានទេអញ្ចឹង មាន អំណោយទាន មួយដែលមានគ្នាយើងអាចរត់ភៀសខ្លួនចេញមកបានអញ្ចឹងការតស៊ូអញ្ចឹងបានយើងជឿទៅលើធម៌ពលនៃនៃចិត្តណានិយាយត្រឡប់មកវិញពីព្រោះមនុស្សយើងស្លាប់ទៅគុណធម៌ពលនៃចិត្តហើយនឹងជីវិតនឹងវាបូកជាមួយគ្នា ហើយបានវាធ្វើតណ្ហចេញទៅពីខ្លួនហ្នឹងប៉ុន្តែអត់ទៅណាទេ បំពីចំណេះដឹងនឹងមកនៅហ្នឹងពេលដែលចាស់ទុំចដូនចតាខ្មែរក្រមនឹងនៅរស់ជីគាត់ចិញ្ចឹមចិត្តតស៊ូជាមួយនឹងសត្រូវមួយហ្នឹងជាមួយនឹងអ្នកអ្នកវៀបអំណាចអ្នកជិះជាន់ជនសាសមួយដែលកំណាចមកមានមានចិត្តចង់ផ្លិចផ្លាញសាសយើងហ្នឹងគាត់ចងចិត្តតស៊ូរហូតដូច្នេះប្រវាំងគាត់អត់ទៅឆ្ងាយទេគាត់ទៅណាមិនដល់ទេគាត់នៅថែរក្សា កូនចៅរបស់គាត់ហ្នឹង ខ្ញុំគណៈជឿអញ្ចឹងទោះបីគាត់កើតទៅជាទេវតាទៅជាអឺស្ថិតនៅក្នុងធម៌ពលណាមួយក៏ដោយធម៌ពលព្រោះចិត្តជាធម៌ពលគុណណាចឹងបាទនិយាយនៅក្នុងភាសាអង់គ្លេសគេមានពាក្យមួយខ្លះគេថា where is the mind in the heart or in the brain គេសួរអញ្ចឹងបានចម្លើយគេថា never mind នេះឃើញទេគឺថាអានឹងចម្លើយនឹងត្រឹមត្រូវគាត់ថាមិនអីទេគាត់ទៅនៅណាក៏បានដែរនេវម៉ាញគេថានេវម៉ាញកុំខ្វល់ពីរឿងចិត្តអើវាមិនអីទេនេវម៉ាញគេថាមិនអីទេវាអីទេគេសួរ where is the match ហើយគាត់គាត់ឆ្លើយងាយស្រួលគាត់ថានេវម៉ាញឃើញទេវាមិនដែលមានចិត្តទេពីព្រោះចិត្តគឺជាធម៌ពលយើងមើលមិនឃើញវាជា energy ណាណាជា energy មួយដែល ដែលវាកម្រើកបានដោយសាររំញ័រព្រោះហេតុនេះចាស់ចាស់លោកតែងយកឲ្យយើងឧទ្ទិសណាពេលដែលយើងឧទ្ទិសអារំញ័រណា vibration ណារំញ័រនៃការឧទ្ទិសរបស់យើងរបស់យើងនេះគ្រូការបញ្ជូនស្ដាប់ឮការបញ្ជូននៅ vibration ម៉ាញមួយទៀតម៉ាញរបស់ចដូនចតាយើងនោះគាត់ស្ដាប់ឮគាត់គាត់ទទួលបានបានន័យថាយើង ជជែកគ្នា ជាមួយនឹងញាណរបស់បបៈបរោះយើង ancestor របស់យើង ដោយភាពរំញ័រហ្នឹងណាបើយើងស្គាល់អំពីធម៌ពលនៃចិត្តបានអីនៅក្នុងសាសនានេះពុទ្ធសាសនានេះបដៅយើងជ្រៅជ្រះណាស់បើប្រសិនហើយយើងច្បាស់លាស់ពីរឿងហ្នឹងការតស៊ូរបស់យើងអត់មានរំញោចទេណាកណាតើហ៊ាននិយាយទៅដល់ចំណុចហ្នឹងដើម្បីឲ្យយុវជនយើងនឹងកាន់តែច្បាស់ ថាហេតុអីបានយើងរឹងមាំខ្លាំងម្ល៉េះយើងសំអាងលើអ្វីថាយើងសំអាងលើគោលការណ៍ពុទ្ធសាសនាប្រសម្មាសម្ពុទ្ធបដៅយើងចឹងលោក មិនជ្រើសរើសថាទៅបដៅតាខ្មែរទៅបដៅតាឥណ្ឌាឬមួយសាសនាទេសាសនាក៏ដោយគឺថាលោកមិនចង់ឲ្យមានសាសនាជិះជាន់គ្នាទេ ហើយលោកក៏មិនចង់ឲ្យពូជសាសមួយដែលត្រូវគេជិះជាន់នឹងនៅដេកស្ដោកនៅក្រោមការជិះជាន់របស់គេទេ លោកចង់ឲ្យងើបឡើងណា ឲ្យឈរនៅលើចំហព្រះអង្គឃើញទេអ្នកក្រអ្នកអីក៏ដោយចូលមកក្នុងនេះព្រះអង្គត្រូវឈរតម្រងជួរមកឯងចូលមកក្រោយទៅទៅធ្វើតាមក្រោយហើយបើមិនចេះទេទៅនៅពីក្រោយអ្នកចេះនឹងអញ្ចឹងណាលោកឲ្យមិនឲ្យឈរមកពាំងចងេងចងាងទេវាកាំងផ្លូវនៃដំណើរការវិវត្តរបស់សង្គមបើយើងមិនចេះហើយយើងទៅរាំងផ្លូវរបស់អ្នកចេះយើងសង្គមរបស់យើងនោះអត់ទៅមុខទេទៅមុខមិនបានជាដាច់ខាតមកពីយើងវាអត់យល់ ចឹងណាដូច្នេះនៅក្នុងពុទ្ធសាសនាមកក្រោយឈរតាមក្រោយតតាមដាប់ឬមួយបើសិនតែយើង ចេះដឹងគេអាចលើកឯងឲ្យឡើងមកធ្វើកាន់ការអីមួយនៅក្នុងបណ្ដាពុទ្ធសាសនាអញ្ចឹងបានបួសមុនបួសក្រោយក៏ដោយបើអ្នកនឹងមានប្រាជ្ញាអីព្រះអង្គតែងតាំងជាឯកឯកឯតតកៈព្រាមអ្នកនឹងជំនាញខាងហ្នឹង លោកឲ្យងារមួយហ្នឹង ឲ្យងារមួយពិសេសចឹងបងហេតុអីបានមិនតែងតាំងព្រះកាស័ព្ទឬមួយនៅបញ្ចវគិធ្វើជាអគ្គសាវកទៅចាំបាច់រងចាំមកកលៀនសរីបុត្រមកពីអ្នកនឹងគឺជាអ្នកប្រាជ្ញដែលលោកដឹងនឹងក្នុងពុទ្ធសាសនានិយាយច្បាស់អញ្ចឹងបង្ហាញច្បាស់អញ្ចឹងបើយើងមិនចេះកំរាំងផ្លូវបំពីវត្ថុឲ្យស្ទះសង្គមអញ្ចឹងដើម្បីដំណើរការរបស់យើងមិនមែនថាអក្រមយុវជនណាងើបឡើងត្រូវតែនឹងធ្វើមេមិនមែនទេ ទៅតែមានលំដាប់លំដោយគឺថាបើក្រមយុវជនហ្នឹងនឹងប្រហែលហ្នឹងត្រូវមានសតិសតិដូចអញ្ចឹងធ្វើឲ្យគំនិតរបស់យើងនឹងស្វាងឲ្យយល់ដឹងថាចំការដឹកនាំសង្គមត្រូវអញ្ចឹងណាតែអញអញធ្វើមុនគេអញត្រូវទៅធ្វើមេមិនអញ្ចឹងទេមិនទេបាទត្រូវឧបត្ថម្ភពួកឈ្មោះថាស្រឡាញ់សង្គមសង្គមមិនមានអ្នកចេះអ្នកមធ្យមហើយអ្នកអត់អត់ចេះ អញ្ចឹងតួនាទីអ្នកចេះក៏មិនទៅមើងងាយណាមិនចេះដែរត្រូវតែជួយយោងគ្នា បានសង្គមនឹងវាទៅទៅមកអញ្ចឹងណាបាទដូចអីពាក្យភាសាងាយងាយគេតែនិយាយនោះថាត្រង់ធ្វើទូកណាក្រៅធ្វើកម្មណាកោងធ្វើកម្មអាត្រង់ធ្វើកង់ធ្វើកង់ធ្វើកង់អីចឹងនោះកោងធ្វើកង់នោះអាកោងធ្វើកង់អាត្រង់ធ្វើកម្មចឹងហ្នឹងហើយនោះអញ្ចឹងណា អឺគឺថាតម្រូវការរបស់យើងវាច្រើនសម្ពោពឹងសម្បានសម្ពោជាប់បានទឹកជ្រៅឯងហើយចង់ជិះចង់ជិះមកដល់ទឹកប្រាក់មកដល់ច្រាំងត្រូវជិះសម្បានទៅទីអាទូងទូអាទូកពីរបីសន្លឹកនោះអាទូកតូចតូចដែលចងជាប់នឹងគៀនសម្ពោនឹងកាំងនឹងពឹងសម្បានហ្នឹងណាសំណាងពឹងតម្រេះប្រាច់ប្រៃចេះពឹងកពីណៃណៃមានសំណាងគ្មាន តម្រេះក៏អត់កើតអ ហើយឥឡូវនិយាយនិយាយអត់អត់មានស្អីជាទីអាងធ្វើម៉េចធ្វើម៉េចទៅហួយវាអត់មានស្អីជាទីពឹងអញ្ចឹងដូច្នេះការថែរក្សានៅភាពរឹងមាំរបស់យើង ដើម្បីកុំឲ្យទំពាំងយើងនឹងវាលួយចង់វាវាវាខូចគុណភាពទៅបាន វាតលតែមានទី តាំងនឹងត្រឹមត្រូវវា មាន ចំហត្រឹមត្រូវ មានពន្លឺថ្ងៃជាប្រចាំហើយដំណើរផ្លូវហ្នឹងមិនមែន មិនទៅជួបឧបសគ្គទៀតវាអាចមានអ្នកមកបំផ្លិចបំផ្លាញជាការពិតឥឡូវយុវជនរបស់យើងងើបឡើងគេហ្មងចង់ដល់សំពងតើរបៀបថែទាំយុវជនយើងត្រូវធ្វើម៉េចយើងផ្ដល់វិធីសាស្ត្រមួយឲ្យប្រើប្រាជ្ញាដូចលោកលីថេងតាំងមានប្រសាសន៍អញ្ចឹងប្រាជ្ញាត្រូវដើរតួជាមួយជាការពិតគុណបើថាមានសតិប្រាជ្ញាវាកើតឡើងមកហើយ ហើយតែស្ដាប់ព័ត៌មានច្រើនវាកើតប្រាជ្ញាព័ត៌មានអប់នៃប្រាជ្ញាវាកើតមកពីយើងស្វែងយល់យើងសិក្សាស្រាវជ្រាវជានិច្ចកុំអោយថារៀនចប់ហើយមិនបាច់ស្ដាប់អ្នកណាទៀតទេ យើង ដឹងហើយរលថាទន្ទិញណែសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម46មាត្រានឹងចប់ហើយទន្ទិញសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ឆ្នាំ48 30មេត្រាជាប់ហើយចេញទៅធ្វើខ្លួនឯងបានមិនបាច់ទៅស្ដាប់អ្នកណាណៃទៀតអត់ទេសភាពកាវវាផ្លាស់ប្ដូរតើដំណើរពិភពលោកនឹងទៅដល់ណាហើយរបបដែលនៅក្នុងក្រមប្រទេសឥណ្ឌូចិនដែលប្រទេសជាប់នឹងឈូងសមុទ្រចិន ត្បូងនឹងមានវៀតណាមកម្ពុជាឡាវឬមួយប្រទេសចិន អអំណាចណាខ្លះដែលកំពុងតែបុកមកជួយនៅរដ្ឋវៀតណាមអអំណាចរុស្ស៊ីអំណាចអាមេរិកកាំងបើអំណាចអាមេរិកកាំងឈោងដៃមកនឹងដែរអឺរ៉ុបឈោងដៃមកនឹងដែរតើយើងត្រូវធ្វើម៉េចយើងត្រូវតាក់ទងជាមួយក្រុមប្រទេសដែលកំពុងតែលូកដៃចូលទៅក្នុងលោកដៃដោយជំនួយក៏ដោយដោយការបំផ្លិចបំផ្លាញក៏ដោយយើងត្រូវដឹងយើងត្រូវដឹងអ្នកណាមានអំណងចង់ផ្លាញវៀតណាម គឺប្រទេសចិនអត់ចង់ឲ្យវៀតណាមរីកចម្រើនទេ តើយើងត្រូវគួរធ្វើម៉េចតើចិនគេធ្វើរបៀបម៉េចមកលើវៀតណាមហោះអាមេរិកចង់ជួយយឹតយងឲ្យវៀតណាមខ្លាំងដើម្បីវៀតណាមនេះជាចំហមួយជួយទប់ជាមួយចិនហើយសូវៀតដែរគាត់មិនចង់ឲ្យសូវៀតនៅបន្តលូកដៃនឹងវៀតណាមទេវាជារឿងមួយអើយើងគួរតែចាប់វៀតណាមចេះបើយួន ចាប់អាមេរិកយើងកំពុងនៅមួយអាមេរិកបច្ចុប្បន្នយើងពងនៅអង្គការសហជីវជាតិយើងពងពឹងអំណាចអង្គការសហជីវជាតិពឹងអំណាចអង្គការមានរដ្ឋាភិបាល ពឹងទៅលើក្រមប្រទេសដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យស្អប់ការជិះជាន់ យើងត្រូវបំផោងទៅកន្លែងនោះផ្ដល់ព័ត៌មានអីជាផុសតាំងជាក់ស្ដែងមកឲ្យយើងយើងបន្តធ្វើនេះរបៀបដែលយើងធ្វើនៅខាងក្រៅមានលក្ខណៈយើងជួយមើលអញ្ចឹងហើយតណាណាដែលមានការផ្លាស់ប្ដូរភ្លាមយើងផ្ដល់តំណែងទៅឲ្យគ្នាយើងភ្លាមពុជការពិតដោយលោកនេះថន្តឹងគាត់ដឹងមួយជ្រុងខ្ញុំកណាដឹងមួយជ្រុងព្រះអង្គជ្រាបមួយជ្រុងទៅអញ្ចឹងណា យើងចូលរួមគ្នាឧស្សាហ៍ជួបគ្នាអញ្ចឹងយើង ជួបគ្នាជាប្រចាំអាទិត្យចែកបលែកព័ត៌មានយុវជនយើង ចូលស្ដាប់ជាប្រចាំអាទិត្យអូមិនលោកតាទាថេនឬមួយគ្រូសវឿងឬមួយលោកលីខាញ់តឹងមានស្អីរឿងផ្សេងឬមួយ VOKK លោកតឹងបានរិនហើយក៏លោកប្រៃជាគឿនអីលោកសឿងកេងចាងគាត់មានតំណែងអីឬមួយក៏លោកសុធារិនបង្កប់នៅតែ ផ្ដល់ជំនួយនៅក្នុងគេហៅថាការពង្រឹងជាជំនួយទៅឲ្យយុវជនយើងទាំងអស់យើងតស៊ូយើងនៅក្នុងការសាមគ្គីគ្នាថ្មីត្បិតថាយើងអត់ធ្វើការមួយគ្នាប៉ុន្តែអារម្មណ៍មួយយើងមិនណាហៅថាធម្មពលនៃរំញ័រនឹងវាឆ្លងគ្នាអញ្ចឹងណាចិត្តរបស់យើងនឹងអញ្ចឹងឯងគុណចិត្តរបស់មនុស្សមានលក្ខណៈមួយដែលលោកលីសិនតឹងនិយាយមិញហៅថាអធិបតធរនឹងឆន្ទៈរបស់យើងណា ដែលវារុញមកលើសតិរបស់យើងនឹងធ្វើឲ្យចិត្តរបស់មនុស្សនឹងឈានរហូតទៅដល់កម្រិតហៅថា maximum level maximum level នៃពិភពលោកនឹងហ្មងគ្មានសត្វណាមានមានអំណាចដែលរុញនៅធមពលរបស់ចិត្តឡើងដល់កម្រិតកំពូលរហូតទៅដល់ឋានទានអញ្ចឹងទេគ្មានពពួកសត្វណាធ្វើបានទេ ពួកទេវតាក៏ធ្វើមិនបានប្រអិនក៏ធ្វើមិនបានប្រព្រំក៏ធ្វើមិនបានពួកសត្វនេរិឆានក៏អត់បានមានតែសត្វមនុស្សមួយគាត់ក្នុងចំណោមកំណោតទាំង31កំណោតមានតែកំណោតមនុស្សមួយគាត់ព្រោះហេតុនោះហើយអ្នកដែលរកឃើញឋានពៀនមានតែមនុស្សទេគឺព្រះសម្មាសម្ពុទ្ធសម្មាសម្ពុទ្ធជាមនុស្សអញ្ចឹងណាអញ្ចឹងរកឃើញអញ្ចឹងយើងគឺជាកូនមនុស្ស ជាការពិតយើងមិនទាន់ផុតឋានទៅដល់ឋានពាន នៅយើងនៅតែកូនអ្នកស្លាប់អញ្ចឹងអញ្ចឹងណាដូចញោមសុកបឿនក៏ថាអញ្ចឹងយើងពូជអ្នកស្លាប់អញ្ចឹងនៅតែកូនរបស់អ្នកស្លាប់អញ្ចឹងប៉ុន្តែមុននឹងស្លាប់យើងត្រូវប្រើគំនិត របស់យើងដើម្បីបន្តដំណើរទៅខាងមុខទៀតកុំឲ្យយើងចោះចាញ់ដូចជាដូនចតារបស់យើងអញ្ចឹងបើគ្មានរំញ័រនៃធម៌ពលនៃការជំរុញទឹកចិត្តរបស់គេទេគាត់ទេយើងមិនអាចមានថ្ងៃនេះទេ នេះគឺជាជំនឿដ៏មុតមមដែលខ្ញុំគណៈជឿនៅក្នុងនៅក្នុង ការបង្ហាញរបស់ព្រះសម្មាសម្ពុទ្ធមកអញ្ចឹងណាឥឡូវគឺថាគ្រូដែលខ្ញុំកណារើសច្បាស់លាស់គឺព្រះសម្មាសម្ពុទ្ធណាអត់មានអារីស្តូតអត់មានអាយស្តាញអត់មានអីទេព្រោះគ្នាយើងនឹងរៀនពីព្រះសម្មាសម្ពុទ្ធទាំងអស់ហ្នឹងណាកណាកណាក្តី សង្ឃឹមរបស់យើងយើងនឹងផ្ដល់ឲ្យយុវជនហ្នឹងគឺថា ការបានសុខសក្តីចម្រើនរីកចម្រើនជាតិសាសមួយដែលការចំណេះដឹងដែលខ្មែរយើងបាត់បង់មិនមានសាលារៀនមិនមានជីវភាព រស់នៅគុំត្រើងរុងរឿងការមិនស្មើភាពគ្នាហ្នឹងអានឹងជាការងារផ្ដល់សេចក្តីសុខហើយមនុស្សយើងសេចក្តីសុខរបស់មនុស្សយើងយើងកើតមកដូចព្រះអង្គលើកឡើងមិញអញ្ចឹងថាកើតមកសត្វជាសត្វជាមនុស្ស គឺតែងតែស្លាប់ទៅវិញក៏ប៉ុន្តែស្លាប់នៅភាពមួយដ៏អស្ចារ្យដែលយើងអាចបន្សល់ទុកនៅអ្វីមួយដែលសម្រាប់ឲ្យមនុស្សខាងក្រោយមនុស្សចំណងក្រោយនឹងគេយល់ដឹងអំពីថាអើសាសនេះមានអកប្បកិរិយារបៀបនេះសាសនេះមានវប្បធម៌ទំនៀមទម្លាប់ប្រពៃណីរបៀបនេះរបៀបដែលរស់នៅបានរុងរឿងនឹងហើយជា ជាការងារផ្ដល់នៅកម្លាំងទឹកចិត្តដ៏ខ្លាំងក្លាសម្រាប់សាសជាតិមួយដែលកំពុងតែនៅក្រោមការជិះជាន់របស់សាសមួយទៀតអញ្ចឹងទេសូម្បីតែនៅលើលោកនឹងយើងឃើញថាយើងឧទាហរណ៍យើងនៅប្រទេសអូស្ត្រាលីអញ្ចឹងយើងមកដល់ប្រទេសអូស្ត្រាលីយើងមើលឃើញភាពអប់រំភាពជំនួយការទៅតាម welfare ក្រសួង centerling របស់រដ្ឋគេហ្នឹងគេតែងតែជួយគ្រប់សាសទាំងអស់មិនថាសាសហ្នឹងជាជនជាតិអីទេឲ្យតែមកដល់ប្រទេសគេប្រទេសគេមាន ភាពស្មើភាពគ្នាទាំងអស់គេធ្វើឲ្យប្រទេសគេហ្នឹងរុងរឿងអាស្រ័យបានមនុស្សទាំងអស់ហ្នឹងស្មើភាពគ្នាហើយអញ្ចឹងឯងប្រព័ន្ធអប់រំរបៀបហ្នឹងប្រព័ន្ធជំនួយការរបៀបហ្នឹងដែលធ្វើឲ្យមនុស្សក្នុងប្រទេសហ្នឹងអត់មានការចលាចលនឹងកើតឡើងទេចលាចលការងារចោរកម្មអីទាំងឡាយទាំងឡាយដែលកើតឡើងនៅក្នុងប្រទេសហ្នឹងវាមិនសូវមានទេមកពីមិនមកពីការគ្រប់គ្រងការឲ្យ អឺការរស់នៅស្មើគ្នាហ្នឹងគឺមកអំពីរដ្ឋាភិបាលហ្នឹងគាត់អ្នកចាត់ចែងហ្នឹង ដូចជាម៉ែឪហ្នឹងមើលថែ រក្សាកូនហ្នឹងឲ្យស្មើគ្នាទាំងអស់យ៉ាងណាមិញយើងជាអឺសហព័ន្ធខ្មែរកម្ពុជាក្រមនៅក្រៅស្រុកហ្នឹងតែងតែជួយបញ្យលជួយណែនាំឲ្យការរៀបចំ ស្ថានភាពនៅកម្ពុជាក្រមនឹងជាពិសោយុវជននឹងយល់ដឹងអំពីចំណេះដឹងកណាមានចំណេះដឹងមនុស្សអាចទៅរកការងារធ្វើបានងាយស្រួលហើយកណាមានការងារធ្វើបានងាយស្រួលនឹងហើយដែលចំណូលចូលមកដោយពីការងារធ្វើការងារហ្នឹងបានផលប្រយោជន៍សម្រាប់ចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃហ្នឹងគឺជាការងារជំនួយនៅស្មារតីជំនួយនៅសតិអារម្មណ៍ជំនួយនៅកម្លាំងកាយចិត្តហ្នឹងទាំងពីកម្លាំងកាយនិងកម្លាំងចិត្តតែម្ដងនៅក្នុងរូបកាយរបស់យើងហ្នឹងវាមានតែធម៌ពលពីរទេមួយគេហៅថារូបធម៌និងនាមធម៌តែប៉ុណ្ណោះអញ្ចឹងទៅយើងជំនួយនៅផ្លូវការនិយាយ យជាធម្មទាននេះការនិយាយទៅតាមវិជាវិជាសាស្ត្រឲ្យជាដើមនឹងសុទ្ធសឹងតែជាជំនួយផ្លូវចិត្ត ចំណែកការងារណែនាំឲ្យយើងចេះអាចជំនួយផ្លូវចិត្តនឹងរឹងមាំហើយយើងនឹងទៅធ្វើការងារបានផលប្រយោជន៍សម្រាប់ជំនួយ នៅរូបកាយរបស់យើងដែលយើងរស់នៅមានធម៌ពលគ្រប់គ្រាន់ហើយយើងទៅធ្វើការងារអ្វីមួយឬក៏ប្រឆាំងអ្វីមួយដែលមិនសមស្របទៅតាមអាការរស់នៅនៅប្រទេសវៀតណាមហ្នឹងនឹងហើយជាជំនួយការដែលអាចអាចហៅថាក្តីសម័យក្តីគិតរបស់ខ្មែរក្រមនឹងយើងមិនធ្លាប់បានគិតថា តើយើងអាចដកអាណានិគមយើងអាចដកការជិះជាន់ពីគេបានដែរឬទេឧទាហរណ៍អញ្ចឹងណាឧទាហរណ៍ថា ខ្មែរក្រមធ្វើសប្តាហ៍ហ្នឹងក្នុងនាមយើងចង់ដកអាណានិគមជិញពីយើងយើងមិនមែនចង់បំបែកគ្រួវាងខ្មែរក្រមនិងយួនជិញពីគ្នាទេប៉ុន្តែយើងចង់គោលបំណងរបស់យើងចង់ដកអាណានិគមយួនហ្នឹងជិញពីការត្រួតត្រាមកលើខ្មែរក្រមជាពិសេសយួនមិនត្រូវមកត្រួតត្រាទៅលើវប្បធម៌ទំនៀមទម្លាប់ប្រពៃណីការរស់នៅរបស់ខ្មែរក្រមទៀតទេអានឹងជាការងារមួយដែលយើងចង់ បញ្យលហើយបញ្ជាក់ទៅឲ្យខ្មែរក្រមយុវជនជាដើមឲ្យយល់ដឹងអំពីថាគោលការណ៍របស់យើងយើងចង់ដល់អាណានិគមយើងគឺការការត្រួតត្រាពិភពលោក គឺគឺមិនចង់នៅក្រមការត្រួតត្រារបស់សាសជាតិណាមួយទៀតព្រោះយើងជាមនុស្សមួយដែរយើងជាមនុស្សយើងមានសុទ្ធគ្រប់គ្រាន់ក្នុងការងាររស់នៅដោយដោយឆន្ទៈរបស់ខ្លួនដោយការប៉ឹងប្រែងពីធម្មជាតិកើតមកលើទឹកដីកំណើតរបស់ខ្លួនអញ្ចឹងទេកាលណាយើងមានចំណេះដឹងអស់ទាំងហ្នឹងបានយើងទៅទៅទៀមទានៅអាសិទ្ធ ដែលដកអាណានិគមនឹងបានអញ្ចឹងយើងមើលដល់ដល់ថ្នាក់មួយអឺនៅក្នុងពិភពលោកនឹងសូម្បីតែយូក្រែនហ្នឹងគឺប្រទេស តូចមួយសោះអាចទប់ទល់ជាមួយនឹងសង្គ្រាមអឺរុស្ស៊ីបានមកពីអង្គការសហជីវជាតិគេមិនចង់ឲ្យសាសជាតិមួយទៀតមកគ្រប់គ្រងមកដាក់កណ្ដាលនិគមមកលើសាសជាតិមួយទេអញ្ចឹងយើងខ្មែរក្រមយើងចង់ឲ្យក្តីសម័យនឹងកើតឡើងចំពោះយុវជនយើងនេះកណ្ដាលយុវជនយើងយល់ដឹងអំពីថាការជិះជាន់នឹងវាមានភាពអឺអឺអឺទុកតរុណកម្មហើយលំបាកផ្លូវចិត្តខ្លាំងណាស់ ជាពិសេសផ្លូវកាយក៏លំបាកដែរអានឹងហើយកាលណាយើងយល់ដឹងអំពីទុកទរណកម្មទុកលំបាកហ្នឹងបានយុវជនយើងមានការកែប្រែអញ្ចឹងកាលណាយើងឲ្យកាត់យល់ថាណែខ្មែរក្រមយើងសពថ្ងៃនៅមានតែផលវិបាកមួយគត់ដែលក្រមការត្រួតត្រារបស់គេតែប៉ុណ្ណោះទេយើងចង់ដកតែអាការត្រួតត្រាទេប៉ុន្តែទឹកដីភូមិបកការរស់នៅជាមិត្តភាពវានៅតែបន្តទៅមុខយើងមិនឲ្យខ្មែរក្រមនឹងយួនបែកបាក់ រវាងគ្នានឹងគ្នាទេប៉ុន្តែយើងចង់ឲ្យភាពស្មើភាពគ្នាហ្នឹង វាកើតឡើងនៅចំពោះមុខខ្មែរក្រមយើងនៅបច្ចុប្បន្នហ្នឹងក៏ដូចជាអនាគតខ្លីៗហ្នឹងយើងនឹងជំនួយនៅអាកិច្ចការទាំងឡាយហ្នឹងកិច្ចការទាំងឡាយហ្នឹងបានមកវាអាស្រ័យទៅការធ្វើកិច្ចការងារអស់ទាំងនេះការរៀនច្បាប់ការរៀនសិទ្ធិទាំងឡាយការ ធ្វើនៅកិច្ចការងារមួយចំនួនទៀតតេកតួងជាមួយនឹងអហិង្សាផ្លូវច្បាប់ជាដើមហ្នឹងនឹងហើយសិតតែជំនួយឲ្យប្រជាជនខ្មែរក្រមយល់ដឹងដឺបយកអាច្បាប់ទាំងអស់ហ្នឹងយកចំណេះដឹងទាំងអស់ទៅដកនៅអាណានិគមនឹងបានដូចយើងយកបន្លា ទៅជួសនៅបន្លានោះដើម្បីខ្វេះនៅអាបន្លាដែលចតនឹងជើងចតនឹងកែភ្នែករបស់យើងនឹងទិញបាននឹងជាចំណុចយើងផ្ដាល់នៅអាអាសេចក្តីសង្ឃឹមរបស់ខ្មែរក្រមនេះយើងសង្ឃឹមតែមួយគាត់ថាខ្មែរក្រមចេះពេលណាអាការ ដកអាណានិគមនឹងបានកាន់តែឆាប់ពេលនោះនោះអាស្រ័យទៅលើការចំណេះដឹងរបស់ខ្មែរក្រមបើយើងធ្វើត្រូវគុណនៅក្នុងធរហៅថាអ្វីក៏ដោយរៀបចំគេហៅថាត្រូវទៅតាម concept កុងសិតរបស់វាណាណាវាទៅតាមឥឡូវលំដាប់លំដោយដែលត្រូវធ្វើណាថាឥឡូវខ្ញុំកណាចាប់ដើមរសេអញ្ចឹងចង់រសេអីត្រូវមានប៊ិចត្រូវមាន កដាស់ ហើយត្រូវចេះទៀតណាបានវាសរសេរចេញអញ្ចឹងអញ្ចឹងអា concept 3ហ្នឹងខ្វះមួយអត់បានទេខ្វះ3ឥឡូវខ្វះដូចមានតែกระดาษហើយនឹងមានចិត្តចង់សរសេរសេរអត់កើតនឹងសេអីវាខ្វះ concept មួយវាខ្វះបិចទៅសេហ្នឹងការតស៊ូរបស់យើងមានមកជួយជាមួយប្រទេសកម្ពុជាប្រទេសកម្ពុជាចង់ជួយប៉ុន្តែគ្មានចំនួនហ្នឹងវាចេញនៅក្រៅអត់កាទៅក្រៅពីព្រោះ អាកន្លែងខាងក្រៅហ្នឹងគឺជាកន្លែងដែលអាចសម្រេចយើងមកចូលរួមជាមួយ កម្ពុជា កម្ពុជាពងធ្វើខ្លួនឯងដើម្បីណែឆ្នាំ46ទៅដល់48គឺជាពេលដែលអង្គការសហប្រជាជាតិគេបើកឲ្យ ក្រមប្រទេសណាដែលចង់ឯករាជ្យដាក់ពាក្យចូលបានគ្រប់គ្នានាំគ្នាដាក់ពាក្យចូលហ្នឹង ហើយយើងមករុស្ស៊ីមួយកម្ពុជាទៅយើងក៏អត់ធ្វើយើងក៏អត់ធ្វើតែកន្លែងយើងណាកម្ពុជាគិតទៅរឿងកម្ពុជាទៅអញ្ចឹងបាន កម្ពុជាមួយដុំហ្នឹងទៅ យើងយួនអស់យកអស់ប្រយយួនគេរៀបចំមួយដុំរបស់គេទៅមូលរបស់គេទៅយើងកម្ពុជាមានលូកជ្រៅឃើញណោះវាស្ទះព្រោះយើងបើយើងធ្វើនាំគ្នា ចាស់ចាស់ខ្មែរក្រោមក៏នឹងខ្វាយអ្នកចេះមកកកោកដល់ វាគ្រប់សមត្ថភាពរៀបចំគ្នា ថាឡូវគ្នាគាត់ត្រឹមតែ20នាក់បានទេតាតាប្តីប្រគុណនានាគ្រប់ជាង500វ៉ាត់ទៀតឡើងជ្រោងទៅគាត់ធ្វើកំភ្លើងឈើធ្វើអីដូចតែបកូនណាអញ្ចឹងបកូនណា លោកចាប់ ដើមតវ៉ាទៀតនេះឯករាជ្យភ្លើងឈើតាដល់ទៅពេលនេះលោកឈប់នៅក្រោមប្រាំងលោកទៅប្រកាសទៀមទាខេត3 គណៈកាន់តែសិក្សាអំពីវិធីទៀមទាននោះកាន់តែច្បាស់ឡើយលោកប្រកាសទាខេត3លោកអត់នៅចំណោះប្រាំងទៀតទេទាខេត3បានប្រាំងឲ្យ2ទាសៀមរាបបាត់ដំបងពងធំប្រាំងឲ្យតែសៀមរាបឲ្យកំពងធំព្រោះសៀមរាបកំពងធំសៀមរាបមួយទាំងមូលក៏សឹងអត់មានខ្សែអង្គរទេណាពងធំអត់សូវមានទេមានទិញទួចឲ្យចាំខ្លួនរស់បាត់ដំបងកាលនោះមានបែកជីងទៅប្រទេសមានជ័យណា បាត់ដំបងស្រែមកវាល បាត់ដំបងហ្នឹងស៊ីស្រុកខ្មែរស៊ី3ឆ្នាំតន់អស់ផងណាស្រែមកបាត់ដំបងហ្នឹងណាកាលនោះមិនតន់បែកខេត្តទាមីជ័យណាណាណានោះអញ្ចឹងបានប្រាំងយកឲ្យអញ្ចឹងលោកនៅតែសៀមរាបអីពងធំអញ្ចឹងទៅលោកនេះប្រទេសខ្លួនរហូត2152មកគូណារត់អំសៀនូលោកនេះប្រទេសរហូតដល់លោកបានអីក្រេបានលោកបាក់ចូលមក វាស្របទៅតាមពេលអង្គការសហជីវជាតិគេបើកគូឃើញមើលប្រទេសមួយរយៈហ្នឹងកើតតិចណាស់នៅឥណ្ឌាកើតប្រមាណសិបប្រទេសណានៅរុស្ស៊ីនឹងទៀមទា86ណាគេទៀមទាប្រមាណឥឡូវវាជិតដល់ពេលហើយណាណាពេលវេលាយើងមកដល់ការចិញ្ចឹមចិត្តរបស់ចដូនចតាយើងត្រូវមកដល់អ្នកដែលស្លាប់ទៅហើយនឹងបាត់ខកអំណងខ្លាំងណាស់ ខ្ញុំកណាជឿថាពួកគាត់នឹងនៅក្បែរក្បែរនឹងឯងពួកគាត់ចង់ធ្វើអានឹងគាត់ធ្វើអត់កើតហើយគាត់សង្ឃឹមថាថ្ងៃមួយកូនចៅខ្មែរក្រមនឹងធ្វើរឿងនឹងបន្តឲ្យពួកគាត់តតបាននោះអញ្ចឹងបានធម្មពលនឹងវារំញ័រមកឲ្យយើងយើង រំញ័រទៅឲ្យគាត់គាត់ជួយរុញយើងគាត់ជួយដឹកដៃយើងគាត់ជួយនាំផ្លូវយើងបានយើងគ្រប់ concept តើតើយើងគ្រប់ ឧបករណ៍ហើយយើងទៅបានឥឡូវឧបករណ៍អង្គការសហជីវជាតិចេញមកហើយនៅក្នុងសេចក្តីប្រកាសហ្នឹងមាត្រាទី3ប្រកាសថាពួកហ្នឹងបានសិទ្ធិជាជនជាតិដើមហើយ មាន ត្រឹមត្រូវជាជនជាតិដើមហើយ ក្នុងមាត្រាទី3គេអាចស្នើសុំស្វ័យយត្តភាពបានឃើញនៅយើងចាប់ដើមតែយើងមានស្វ័យយត្តភាព យើង អស់ដៃពូចដែរហើយតែកណាយើង អស់ដៃពូចយើង មានឱកាសហើយដូចខ្ញុំកណានិយាយអញ្ចឹង ទឹកដីបាត់កុំឲ្យតែវប្បធម៌បាត់យើងនៅតែមាន សង្ឃឹមអាចរកឃើញទឹកដីរកជាតិឲ្យឃើញបានយើងរកទឹកដីឃើញ បើយើង រកជាតិមិនទាន់ឃើញ ទេយើងរកទឹកដីអត់ឃើញទេហើយតើការរកជាតិឲ្យឃើញនឹងរកដោយវិធីណាយើងរកជាតិឲ្យឃើញ គឺយើងត្រូវឲ្យដឹងថាបងប្អូន កម្ពុជាក្រមនៅកន្លែងណាខ្លះ ហ្នឹងហើយគាត់មានទឹកចិត្តយ៉ាងម៉េចខ្លះពង្រួបពង្រួម គ្នាយើងអាចអោបគ្នាបាន ទេ យើងដើរទៅអោបគ្នាពីប្រទេសមួយទៅប្រទេសមួយយ៉ាងហោចណាស់ក៏យើងមានការសន្ទនាពីប្រទេសមួយទៅប្រទេសមួយ តាមរយៈបច្ចេកវិទ្យាបច្ចុប្បន្នយ៉ាងហោចទៀតក៏បងប្អូនយើងដែលកំពុងតតស៊ូនឹងយើងជួយមើលផងយើងជួយគ្រប់គ្រងផង យើងជួយផ្ដល់ជាថាវិការឧបត្ថម្ភបើយើងមិនបានទៅយើងមិនបានអោបគ្នា យើងផ្ញើជាថាវិការទៅអមគ្នារបៀបអញ្ចឹងបានគេធ្វើទៅវាមានជោគជ័យមិនមែនគ្រប់គ្រងឲ្យឈរមើលអញ្ចឹងវាជោគជ័យកើតទេវាតលតែបញ្ចេញសកម្មភាពកម្មងសត្វទេវិភច្ចទេព្រះលោក5អញ្ចឹងការងារធ្វើឲ្យពិភពលោកវិវត្តណាកម្មមុណាវត្តតិលោកាការងាររបស់មនុស្សធ្វើឲ្យពិភពលោកផ្លាស់ប្ដូរអញ្ចឹងណា គឺអញ្ចឹងហ្មងបើយើងមិនធ្វើវាមិនផ្លាស់ប្ដូរទេគ្រាន់តែដឹងគ្រាន់តែមើលចាំមើលអញ្ចឹងវាចាំតែមើលអញ្ចឹងទៅវាអាចតែលាយថ្ងៃណា វាអាចឈ្នះថ្ងៃណាឬមួយក៏តែចាប់យើងចាំឈ្នះហើយចាំទទួលផលមួយគ្នាដែរជាការពិត បើពូជសាសខ្មែរក្រមបានជោគជ័យអ្នកដែលជាខ្មែរក្រមនឹងទទួល បានផលប្រយោជន៍បានគេឈ្មោះដូចតែគ្នាអញ្ចឹងអញ្ចឹងប៉ិនប៉ុន្តែយើង យើងគិតមើលខ្លួនយើងតើយើងគួរ ទទួលយកបានទេ សង្គមគួរទទួលយើងទេបាននេះយើងចង់និយាយពីរឿងសតិបើមានសតិមានសម្បជញ្ញៈมันអាចនៅស្ងៀមទេ ជួយមិនបាន ទៅអោបគ្នាមិនបានដោយផ្ទាល់ផ្ដាល់ជាថាវិការតម្រុកម្ដងនេះគឺចាក់គឺជារឿងមួយជោគជ័យក្នុងថ្ងៃអនាគតធ្វើអីមួយធ្វើអីមួយ ដោយកាយក្តី ដោយវិចារក្តីដោយចិត្តក្តី ឲ្យតែមានចិត្តកប៉ៅយើង ទៅចំហទៅហើយអញ្ចឹងណាកូនហើយបើថាយើងអត់ចិត្តទេចិត្តយើងអត់ទៅមុនផងមនោពពាំងកមាធម្មាវាអត់ទៅផងអញ្ចឹងកប៉ៅនោះទៅតាមក្រោយមិនកើតវាអត់ទៅទេវាតល់តែមនោពពាំងកមាធម្មាពីព្រោះចិត្តរបស់យើងនេះសំខាន់ណាស់ហើយចិត្តនឹងវាត្រូវមានសតិនៅក្នុងនោះរឿងរឿងធរហើយរឿងខាងក្រៅនេះมันអាចអត់គ្នាបានទេ គឺថាវិទ្យាសាស្ត្រក៏ដោយ នយោបាយក៏ដោយអត់មានទ្រឹស្ដីនៃសាសនាអត់មានទ្រឹស្ដីជាបែបចិត្តសាស្ត្រទៅជាមួយទេ ដំណើរនយោបាយដំណើរវិទ្យាសាស្ត្រនឹងគឺជាដំណើរខ្វះភ្នែកគឺទៅទាំងងងឹតមក ដើរក្នុងអន្តការដោយអត់មានភ្លើងជ្រោលនឹងបើសិនអត់មានទស្សនវិជ្ជា ជួយងាយផ្លូវទេអត់មានសាសនាជួយបង្ហាញផ្លូវទេ នយោបាយនោះសេដ្ឋកិច្ចនោះអឺវិទ្យាសាស្ត្រនោះនឹងជួបនៅឧបសគ្គនៅ ខាងមុខហ្នឹងឯងបើអំពីយើងដើរដោយមិនមានភ្លើងឆ្លោះនោះអញ្ចឹងណា ពីព្រោះអំណាចរបស់មនុស្សនេះអាចកំទេចពិភពលោកបានណាណាថាបានបានយល់ដឹងនៅវិជាហ្នឹងហើយឃើញច្បាស់ក្នុងភ្នែកឥឡូវបុតុងនៃប្រទេសចិន ប្រទេសរុស្ស៊ីប្រទេសអាមេរិកសហគមន៍អឺរ៉ុប NATO នោះណាមហាអំណាចបរមាណូនៅក្នុង តាមមួយចំណុចទេគាត់តាមមួយប៉ុចទេកន្លះម៉ោងពិភពលោក ចំណែកណាមួយឬសឹងតែទាំងអស់អាចលាយបាននោះហើយ គឺជាអំណាចចិត្តរបស់មនុស្សតែខ្ញុំបណ្ដានិយាយថាកម្មមាំងសត្វទេវិភច្ចតេហ្នឹងណាគឺថា ការងារទាំងអស់ វិវត្តទៅបានដោយការងាររបស់យើងយើងពឹងលើគេអត់បានទេណាពឹងគ្មានពឹងអ្នកណាបានទាំងអស់គ្មានអ្នកណាផ្ដល់ស្អីឲ្យយើងបានទាំងអស់ទ្រឹស្ដីកម្មផលនិយាយច្បាស់ចឹងម្ដងគឺថាស្អីត្រូវតែធ្វើដោយយើងទាំងអស់គេប្រាប់ផ្លូវគេបង្ហាញផ្លូវព្រះសម្មាសម្ពុទ្ធក៏ដោយអឺព្រះអាឡាហ៍ក៏ដោយជេហូវ៉ាក៏ដោយយេស៊ូវគ្រីស្ទក៏ដោយបដៅយើងថាយើង ជូនពរឲ្យយើងថាណែឯងបានប្លែសហើយអញ្ចឹងណាណែឯងបាន ទទួលសាផ្សាតកោពោះហើយប៉ុន្តែចេញទៅណាឆ្ងាយកុំភ្លេចចាក់សោផ្ទះហ្នឹងហើយណែផ្ដាំអញ្ចឹងណាពីព្រោះព្រះមិនអាចថែទាំណាមិនមិនអាចធានា ថាអត់មានចោលចូលផ្ទះណែឯងដល់ពេលណែឯងត្រឡប់ចូលផ្ទះវិញទេនឹងអញ្ចឹងហើយបើយើងថាអូបានទទួលពរពីព្រះហើយព្រះសម្មាសម្ពុទ្ធបដៅអញ្ចឹងហើយយើងមិនភ្លេចហើយចេញតអត់ចាក់សោផ្ទះធ្វើមិនបាន នោះហើយគឺជាការងាររបស់យើងនោះអញ្ចឹងណារឿងដែលសំខាន់ គឺនៅកន្លែងហ្នឹងណាអូខេអឺតាំងមកអីថែមទៅក្រោយអើកណ្ដាលថែមបន្តិចថាអើការងាររបស់មនុស្សនឹងយើងគួរណាស់តែយល់ដឹង អំពី ថាសេចក្តី ប្រាថ្នារបស់យើងនឹងវាអាស្រ័យទៅលើយើងទាំងអស់ទេ យើងសំខាន់យើងយល់ដឹងអំពីខ្លួនយើងហ្នឹងគឺយើងខ្លួនយើងអ្វីអ្វីជិញមកពីខ្លួនយើងទាំងអស់ហ្នឹងដំណើរការឆ្ពោះទៅមុខវាអាស្រ័យទៅលើចិត្តយើង ជាអ្នកអឺចាប់ដើមមុនយើងគិតមុនបើយើងចាប់ដើមជិញទៅទៅកើតបើកណាយើងមិនមានការគិតមុនទេយើងមិនអាចជិញទៅធ្វើឲ្យកើតទេអញ្ចឹងការគិតវាមកពីអាស្រ័យមកពីយើងមានចំណេះដឹង អញ្ចឹងបុគ្គលដែលមានគិតជ្រៅជ្រៅរកឃើញនៅវត្ថុទាំងឡាយជាពិសេសដោយសកម្មភាព វិជាសាស្ត្រសប្តាហ៍ហ្នឹងមកពីការគិតនឹងទាំងអស់តើតើណាមានការពិចារណាគិតនឹងហើយចាប់ដើមគេគេគេជីងដំណើរការមួយទៅទៀតគេទៅវិវត្តទៅមុខគេវិវត្តទៅមុខទៅការងារសាងសង់ការងារស្ថាបនាការងារបង្កើតទៅជាធម្មពលអីចឹងឧទាហរណ៍តើឥឡូវគេបន្តិចទៀតគេនឹងទៅដល់ឋានឋានបច្ចុប្បន្នអីចឹងទៅ ប៉ុន្តែយើងពីមុនយើងមិនជឿច្បាស់ថាមនុស្សយើងអាចជិះអាប៉ូឡូទៅឋានប្រច័នឬក៏ទៅឋានព្រះអង្គាបានណាឥឡូវគេនិយាយថាបន្តិចទៅគេទៅឋានប្រជុងលេខយើងស្មានថាមិនងាយអីទៅដល់ឋានប្រជុងលេខទេប៉ុន្តែគេអាចធ្វើទៅបានអាស្រ័យការគិតនិងពិចារណាទុកហើយថាគេនឹងមើលឃើញថាតើឋានប្រជុងលេខនៅទីណាអញ្ចឹងគេអាចទៅដល់វិធីយើងយើងតែមិនយើងយើងយើងថាអឺថ្ងៃសង្គ្រាសហ្នឹងឧទាហរណ៍ថ្ងៃសង្គ្រាសហ្នឹងយើងថាអឺរាហូចាក់ចានឃើញទេ ប៉ុន្តែដល់គេទៅមើលឃើញថារាហូវាមិនមែនចាប់ចាន់ទេមកពីថ្ងៃសង្គ្រាសទេតើថ្ងៃហ្នឹងមកពីផែនដីវាដើរទៅវាជល់គ្នាទេតើវាដើរវាដើរបាំងគ្នាទេតើឃើញទេដល់គេទៅវិវត្តឃើញនៅថ្នាក់គេរកឃើញមកពីចិត្តគេគិតថាគិតថាគេនឹងយកទ្រឹស្រីរបស់អ្នកឯងនឹងមកពិចារណាហើយគេនឹងធ្វើវិធីមួយរកវិធីធ្វើអាធម្មពលរុញច្រាយនៅអាកញ្ជួយហ្នឹងទៅដើម្បីទៅមើលកន្លែងនោះមកឃើញអញ្ចឹងកែមុនយើងមានទស្សនៈថាមានឋានបញ្ជងលក្ខ ប៉ុន្តែមនុស្សឯណាមានគេហៅថាសម័យសម័យឃើញឋានប្រយុគអ្នកនៅទីណាប៉ុន្តែអនាគតគេនឹងធ្វើវិធីមួយទៅមើលអាពាកសម្ដីដែលយើងនិយាយនឹងទុកហើយណាគេនឹងទៅដល់ក៏ប៉ុន្តែយើងមិនដឹងពេលណាអញ្ចឹងយ៉ាងណាមិញខ្មែរក្រមអញ្ចឹងដែរសម័យសម័យថាយើងនឹងដកអាណានិគមពីយួនចេញប៉ុន្តែយើងសម័យសម័យនឹងទុកហើយតែយើងមានធ្វើដែរណៅយើងត្រូវទៅធ្វើហ្នឹង បើយើងអត់ធ្វើទេយើងមិនអាចឈានទៅដល់ការដកអាណានិគមនឹងបានទេវាអត់បានដូចតែឆ្នាំ48វាអត់បានដូចតែអញ្ចឹងយើងនៅអង្គុយអញ្ចឹងពីឆ្នាំ48យើងបានយើងបានយូរហើយយើងបានហើយតែយើងអត់ធ្វើយើងអត់ធ្វើយើងអត់មានអ្នកធ្វើអត់មានអ្នកធ្វើយើងរងចាំកម្ពុជាណ៎ហ្នឹងហ្នឹងហ្នឹងជាចំណុចដែលខ្ញុំចង់និយាយហ្នឹងគឺកន្លែងហ្នឹងពីព្រោះពេល46ទៅ48ហ្នឹងគឺជាពេលដែលទាពេលយើងទាហ្នឹងពេលដែលដាក់ពាក្យហ្នឹងហ្មងហ្នឹងហើយហើយយើងគ្មានអ្នកដាក់ពាក្យយើងគ្មានអ្នកព្រីយើងដែលបានឯករាជ្យ ប្រទេសយួនក៏បានបន្តពីហ្នឹងប៉ុន្តែយួននៅលកម្មតកោគ្នា គេរហូតទៅដល់54 54ហ្នឹងបានចេញអញ្ចឹងក៏បានទទួលអញ្ចឹងទៅចាណាហេតុអីបានប្រាំងទៅទេទៅទេគេដកមកពីនៅលើអង្គការសហជីវជាតិហ្នឹងគេចេញច្បាប់ហ្នឹងត្រូវតែដកចេញណាມັນនេះតើយើងធ្វើបានគេដកតើយើងធ្វើបានសិទ្ធិមនុស្សចេញមកគុណច្បាប់សិទ្ធិមនុស្សហ្នឹងនៅលើពិភពលោកនឹងចាប់ដើមដកថយហ្មង មហាអំណាចមកឃើញខ្លួនមិនស្រួលគឺគេដកហ្មងដកជាមិនទប់ទល់ជាមួយច្បាប់នឹងច្បាប់នឹងយេព្រោះច្បាប់នឹងគឺជាលើកទី1ដែលគេហៅថា Universal Declaration យេ on the right of human rights យេអាច្បាប់នឹងគឺចេញមកគឺណែនហ្មងគូគូមើលទៀតទៅលើតែអានិគមនៅលើច្បាប់ទាំង30មេត្រារបស់មិនច្បាប់ទេសេចក្តីប្រកាស30មេត្រានោះគឺ មកទល់សពថ្ងៃហ្នឹងគេនៅតែប្រើអាហ្នឹងបានអីរឿងសិទ្ធិជន ជាតិដើមហ្នឹងទោះបី100ឆ្នាំទៅមុខទៀតក៏គេនៅតែប្រើដែរគូមើលសេចក្តីប្រកាសហ្នឹងថ្ងៃណាគេមិនគេមិនយកសេចក្តីប្រកាសនឹងទៅជន់យួនទៅជន់ឡាវទៅជន់វៀតណាម ដល់ទៅជន់ខ្មែរទៅជន់ប្រទេសណាដែលខ្សោយខ្សោយហើយសុំការឧបត្ថម្ភពីគេគេយកអានឹងទៅជន់ដល់រហូតនោះ អាហ្នឹងជាធ្លាក់ទៅតែកយកទៅណាទៅសង្កត់ទៅគាត់ទៅគៀបកកចង្អុលមុខយើងចំចំហ្មងមកពីយើងចុះហត្ថលេខាគេហៅថា universal ហើយឥឡូវពេលវេលាវាចិត្តដល់គួរចាំណាតាំងតិចនឹងមកដល់ឡើយរបៀបរបត់នៃពិភពលោកវិវត្តជាវិវត្តប្រែប្រួលគេមិនទុកចឹងទេឥឡូវគេទុកឲ្យចិនគម្រាមតៃវ៉ាន់ចឹងទេអត់ទេណា គេຕົកឲ្យរុស្ស៊ីឆ្លៀនពៀនអញ្ចឹងទេអត់ទេអត់ទេព្រោះចាំមើលតលតែពេលបង្ក្រាបសង្គ្រាមនឹងហើយណាតូចូលទៅដាក់អាវុធគ្រប់កន្លែងទប់ស្កាត់អស់ហើយរៀបចំច្បាប់នៅអង្គការសហជីវជាតិហើយរៀបចំរបត់នៃអង្គការសហជីវជាតិព្រោះរុស្ស៊ីមិនទំតែបំបែកសហភាពសូវៀតបានក្រមប្រទេសប្រមាណដណ្ដប់នោះចែកប្រកាសឯករាជ្យអស់នៅសល់តែប្រមាណដូចប៉ូឡូអីអីនៅចិត្តចិត្តហ្នឹងតាអីហ្នឹងនៅនៅជាមួយរុស្ស៊ីហ្នឹងតា ហើយតែផុតពីហ្នឹងតតអទៅទៀតចាំមើលរុស្ស៊ីនឹងបែកប្រទេសទៅទៀតម្ដងនឹងទៀតបែកប្រទេសទៅទៀតបែកទៀតបែកពី3ទៀតចាអាប្រមាណនឹងអត់នៅទេគាត់នៅទេអត់នៅទេមកពីសេដ្ឋកិច្ចរុស្ស៊ីវារលំហើយវារលំហើយឥឡូវគូមើលប្រេងរុស្ស៊ីប្រកាសលក់ថោកបំផុតហ្នឹងចុះ30%ទៀតហ្នឹងបងលក់ឲ្យក្រុមប្រទេសអាស៊ីនេះណាប៉ុន្តែណាហ៊ានទិញទិញបងពិភពលោក ដាក់គំនាបមករឿងទៀតហ្នឹងណា រឿងសេដ្ឋកិច្ចពិភពលោកថាប្រែតអីបានចិនមិនសូវហ៊ានលោតមកពីយើងវាជុលតាក់ទងគ្នាទៅហើយគេហៅ globalization ចាលោកខ្ញុំក៏ដែរនិយាយកែវនឹងគេធ្វើចេញមក250មីលតែគុណតតហៅមិនទៅមិនថានឹង250មីលទេហ្នឹងហើយវាជា globalization 250មីលធ្វើប្រភេទអញ្ចឹងហើយអានេះ 200មីលឬ150មីលចឹងធ្វើប្រភេទចឹងវាជា globalization ទំហំទំហំអន្តរជាតិกระดาษវាមាន A5 វាមាន A4 វាមាន A3 វាចឹង A1 ខុសតម្រងហ្នឹងវាអត់បានគេប្រើកើតវាជា globalization ຂະຫນາດរង្វាន់រង្វាន់ទាំងអស់ហើយតំណាក់តំណងគ្នាផ្លូវទឹកផ្លូវតូកផ្លូវទូក ផ្លូវកប៉ាល់ផ្លូវអាកាសផ្លូវ space ផ្លូវសេដ្ឋឡាយ ធ្វើអត់បែកគ្នាកើតទេអញ្ចឹងបើ មនុស្សមិនមិនរួបរวมគ្នាទេណែឯងនឹងរងតនកម្មសេដ្ឋកិច្ចសង្គ្រាមសេដ្ឋកិច្ចយើងដែរលឿនណាសង្គ្រាមតិចស្អីទៅសង្គ្រាមតិចដែរលឺអីឥឡូវគេធ្វើបានបានគេធ្វើបានគេធ្វើបានគេធ្វើបង្ក្រាបនៅអតិពលនៃមនុស្សពុំវិជា យើងនិយាយពីម្សិលណាណា នោះហើយសង្គ្រាមតិចគេចង់ភ្នាល់គ្នាតើមនុស្សគុំវិជា អ្នកណា ខ្លាំងជាង បានធីថា អ្នកណាខ្លាំងផ្លូវចិត្តសាស្ត្រនេះនឹងខ្លាំងហើយណាមនោគមវិជ្ជា ម្នាក់យើងប្រែថាចិត្តហ្នឹងហើយវិជ្ជាដែលត្រូវបញ្ចូលចិត្តគេហើយបើយើងបញ្ចូលចិត្តគេ បានយើងត្រូវធ្វើម៉េចយើងត្រូវធ្វើល្អបើមិនធ្វើល្អបញ្ចូលចិត្តគេមិនបានណាពីព្រោះចិត្តគឺជាធមពលដែលរំញ័រនិយាយដដែលដដែលរឿងទៅធំមកណាហើយប៉ុណ្្នឹងចុះណាអរគុណសុជិពុលេសម្បណ្ណោ អឺបណ្ឌិតោបវៃសុជិពលិអើមើសុជិពលិវិនិមុតតោតថាំងសោបណ្ឌិតោបវៃសុជិពលិហិសាមបណ្ដោបណ្ឌិតោបវច្ចតិហ្នឹងហើយណាបើយើងស្ដាប់ច្រើនកើតច្រើនបញ្ញាកើតទៅកើតជាបណ្ឌិតណាបើខ្វះធម៌4ហ្នឹងទេมันអាចคลายជាបណ្ឌិតបាន